ផូស៊ីលរមាសយក្សធំជាងគេបង្អស់ត្រូវបានគេរកឃើញនៅប្រទេសចិនប្រទេសចិនផូស៊ីលសត្វរមាសយក្ស2ដែលមានអាយុកាលប្រហែល22លានឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងប្រទេសចិននេះបើយោងតាមការសិក្សាដែលចេញផ្សាយកាលពីថ្ងៃប្រហោះពួកវាស្ថិតក្នុងចំណោមសត្វដ៏មហិមាដទៃទៀតដែលត្រូវបានគេរកឃើញនៅដើមសតវត្សមុន សត្វរមាសយក្សទាំងនេះធំជាងសត្វរមាសធម្មតាហើយច្រើនតែមានកម្ពស់ជាង6ម៉ែត្រនិងមានទម្ងន់ជាង20តោនដែលធ្វើឲ្យពួកវាធំជាងសត្វដំរី Mammals និងថនិកសត្វធំជាងគេដែលធ្លាប់មានជីវិតទៅទៀតផូស៊ីលថ្មីនេះត្រូវបានគេរកឃើញនៅខែឧសភាឆ្នាំ2015នៅតំបន់លីនសៀកនៃខេត្តកានស៊ូនៅភូមិពាយ័ព្យប្រទេសចិន ផូស៊ីលមួយមានលូលីក្បាលឆ្អឹងធ្គាមនិងធ្មេញនិងឆ្អឹងអេតឡាស់វើធើបាដែលជាកន្លែងដែលក្បាល ភ្ជាប់ទៅ នឹងឆ្អឹងខ្នងចំណែកផូស៊ីលមួយទៀតមានឆ្អឹងខ្នង3ដោយផ្អែកលើផូស៊ីលទាំងនេះអ្នកវិទ្យាសាស្ត្របានរៀបរូបរាងសត្វបុរាណមួយនេះឡើងវិញហើយភាពខុសប្លែកនៃក្រុងឆ្អឹងសត្វទាំងនេះបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់សត្វនេះជាប្រភេទសត្វថ្មីមួយនេះបើយោងតាម ការស្រាវជ្រាវ ដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Communication Biology ពួកគេបានដាក់ឈ្មោះវាថា Parachera Drim លីនស៊ីនដែលឈ្មោះ ដំបូងគឺបាន មកពីក្រុមសត្វរមាសដ៏ធំរបស់វា និងឈ្មោះទី2បាន មកពីតំបន់ដែលត្រូវ បានគេរកឃើញគួរបញ្ជាក់ផងដែរថាมันមានសត្វរមាសយក្សណាមួយ មានស្នែងនៅលើ ច្រមុះនោះទេទោះបីជា ទោះបីជាវាជាបុព្វបុរសរបស់សត្វរមាសសម័យបច្ចុប្បន្នក៏ដោយ។